ហ្នឹងហើយសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចូល AP ថ្ងៃដំបូងហ្នឹងហើយអឺនគររាជនេះគឺខ្ញុំអត់ដែរចូលសោះតែម្ដងតែថ្ងៃនេះយើងធ្វើការចូលប៉ុន្តែលេងខូចគេតិចដោយសារខ្ញុំដាក់កម្មវិធី TV Auto កម្មវិធីនេះខ្ញុំធ្វើការសិតនៅកន្លែងនេះគឺ pick item pick item នេះគឺខ្ញុំសិតយកបាគូបាគូគុនហ្នឹងហើយអឺបើយើងចង់សិតវាយកឬតែបាគូគុនបានអ្នកទាំងអស់នេះចុចមកកន្លែងនេះមក ហើយយើងទៅចាំថានៅក្នុងនេះយើងហ្នឹងវាមានបកូគុណអត់អញ្ចឹងខ្ញុំមាន9ណាហ្នឹងហើយអានេះមិនមែនបកូគុណទេអញ្ចឹងបន្តមកទៀតយើងចុចកន្លែង pick up item នេះហើយយើងគ្លីកកន្លែងនេះចុច update ចេះមកហើយកន្លែងនេះយើងទាញវាដាក់រោពាក្យថាបកូគុណឲ្យគេវាយបន្តិចសិនទៅយើងរោមើលសិននេះបកូគុណតែប៉ុណ្្នឹងចប់ហើយបិទវាចោលទៅហើយយើងចាប់ដើមរត់ដេញវាយ monster មកនេះគ្នាយើង700មួយហើយអ្នកទាំងអស់នេះហ្នឹងហើយ យើងកុំគិតថាយើង steal នៅហ្នឹងគឺ monster អាចបើយើងងាប់ឯណាខ្ញុំមិនគិតថានេះទេ សម្រាប់ខ្ញុំក៏ងាប់ដែរបឿកងាប់បាត់ហ្នឹងហើយលទ្ធផលលេងបដា record បដាដោយសារភ្លេចមើលយីទៅហើយណាមួយទៀតខ្ញុំដូចជាឃើញមានប៉ាអេសាត់ដែរប៉ាអេសាត់នេះបើសិនករណីគាត់អត់ជាជាមគប់ទេក៏យ៉ាប់ដែរយីទៅយ៉ាប់ដែរគាត់ជួយខ្ញុំមុន ខេអីនេះមកតាមពិតយើងលបាយតូចតូចយើងស៊ីមួយជួរមួយជួរសិនអញ្ចឹងណាហ្នឹងហើយកុំព្យាយាមស៊ីច្រើនយើងនៅតែយើងទប់ជាមួយនឹង monster ជាប់ទេអញ្ចឹងព្យាយាមស៊ីវាម្ដងមួយម្ដងមួយទៅបានវាអឺមានសង្ឃឹមឈ្នះភេទពួក monster នេះដាតកើតយល់ទេអូខេឥឡូវយើង start ដើមដើរទៅ អឺ master វាដូចចប់នឹងយូរដែរអ្នកទាំងនេះហើយខ្ញុំអឺចាប់បាត់ហើយដំបូងយើងអស់ monster សិនស៊ីលើលើអស់សិនហើយចាំមើល asset នឹងក៏ចេះគប់អត់ហ្នឹងហើយតាមពិតក៏ចេះបើប៉ុណ្ណេះបើសិនជាករណីគាត់ចេះគប់ណាដាច់ខ្ទេចមានសល់នេះក៏ចេះប៉ុណ្ណេះតែនេះដឹងគាត់ចេះអត់ទេអូដាច់គាត់គប់ស្អាតតាអូខេហើយខ្ញុំចូលមកចាប់ stand យូរខ្លះទៅវាអាចនេះហើយ ហើយតែពេទ្យខ្ញុំក៏មាន skill ហ្នឹងដែរប៉ុន្តែ skill ខ្ញុំដូចជានេះដែរបាទដែរពួកអា monster នេះវាឈឺណាវៃធម្មតាណាហ្នឹងហើយចាប់ stun វាក៏ចាប់អត់ជាប់ដែរហើយល្បាយ79ហ្នឹងណានៅចង់យ៉ាប់អានវាទៀតហ៎ហើយបើតែយើងស៊ីស៊ីបានអាចិត្តចិត្តជាហៀងជាហៀងនឹងអាណាស៊ីអាណាបានស៊ីពួកអាហ្នឹងទៅកុំជាយាមបុកទៅកដាលពេកព្រោះ ES comment ប្រកាសថាគេជួយយើងរហូតដែរហ្នឹងហើយ ហើយរត់មកចូលកន្លែងនេះវាអីណាស្អាមមកហ្វិនអស់អឺបើមួយមួយអត់ជាបញ្ហាមកនេះហើយតែច្រើន ពេកគឺយ៉ាប់ដែរវាផ្ដាច់ skill ខ្ញុំចេញហ្មងយល់តាអឺដោយសារយើងពាក់ប៉60ទេព្រោះ monster នេះស្នេហ៍ករណីយើងពាក់នេះហ្នឹងគ្នាទៅវៃគ្នាជើងណាដែរ អ្វីដែលសង្ឃឹមជាងគេគឺយើងសង្ឃឹមតែ S អត់ទេ fuck fuck មានតែព្យាយាមពីមួយថាវាកងទៅឯងទៅកុំព្យាយាមវាយវាសម្រុកពេកសារទី1អត់អាចធីមទី2ល្បាតូចហើយពេលអាចធីមល្អមានអីខ្លាចពួកអស់នេះពួក pet monster ស្អាត បើសិនជាករណីមាន monster ប្រភេទបាគូប្រហែលអាចវាយលឿនហ្នឹងហើយដល់ពេលមាន monster ធម្មតាអត់សូវមានអ្នកជួយវាយទេអានេះមួយថ្ងៃដូចជាចូលបានប្រហែលដងហើយខ្ញុំអត់ចាំដែរតែគាត់ថាយើងចូលទៅយើងបានអាគុចចងគុចអីនឹងខ្លះដែរយើងចាប់ជាយាមចូលវាទៅបើយើងអត់ទាន់ល្បាយ8ផងបើល្បាយ8គេលេងចូលហើយតែស៊ូនេះនេះហ្នឹងហើយគាត់ថានេះខ្ញុំចង់សាកមើលវាចង់ដឹងថាវាអាចនេះអត់នេះ នេះមេនេះគឺប្រភេទមេនេះហើយនេះគឺយើងមើលអេសាត់ក្រោមយើងឲ្យតាមបើសិនជាអេសាត់វាគប់ធ្លាក់ដឹងយើងហើយហ្នឹងហើយអេសាត់គប់ធ្លាក់ដឹងយើងហើយមានគួរអត់មានទេ ណាអត់មានទេព្រោះយើងបែរចង់ស៊ីពេទេតែវាអត់មានតាមធម្មតាមេតនសាយគួរមានបកគូមេនេះអត់មានបកគូអីណាសាមហ្មង EZ 85 88 VXS ជ្រឺដឹងមិនស្គីលខ្ញុំវាយអត់ចូលចូលទេពាក់បាក់ហុកនេះបាក់ហុកហើយឈឺទេនេះហើយមានឈឺទាំង up state ហ្នឹង state នេះពេលឈឺទៅវាលេងជាកន្លែង up ឲ្យអស់លេងមែននេះជាអត់មានបាគូទេអ្នកទាំងអស់នេះចឹងប្រហែលខ្ញុំរីខតកាត់កាត់ចូលកន្លែងបាគូចាំខ្ញុំ នេះឲ្យមើលហើយសឹកកប់មកត្បងគឺដាច់តែម្ដងបាទអូអត់មានទេអត់មានទេណាហ្នឹងហើយអត់មានអត់មានបកគូទេអញ្ចឹងយើងចាប់55យកទៅអូខេនេះចាញ់ហើយនេះចាប់ដើមស៊ីហើយវាអូតូស៊ីតែបកគូគុននិយាយតែបកគួយក៏វាមិនស៊ីដែរណា គ្រាន់ថាដូចខ្ញុំប្រាប់ចឹងលក្ខណៈថាខូចគេបន្តិចប៉ុន្តែនេះឃើញខ្ញុំអាចបានចុចទេណាវាស៊ីខ្លួនឯងអ្នកនេះស៊ីខ្លួនឯងអឺអាចបានចុចទេគ្រាន់ថាអាបកូយើងចង់បាននឹងវារត់ចូលទៅអាចចេញមកគុណគឺយើងហើយឱកាសយើងជាតារាហើយហើយអ្នកគាត់ដាក់អូតូមិនប្រកាសថាបានទេនិយាយទៅអឺបកូផ្សេងផ្សេងយើងអត់ខ្វល់ទេនិយាយទៅអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់បានបកូគុណណាហើយអញ្ចឹងយើងអត់ចាំបាច់រវល់មកវាទេនៅក្រោមទៀតនេះងាប់ EA បាត់ហើយពេលនេះ ES ចេញសញ្ញា Cheroy ហ្នឹងហើយវាក់ចេញមកគូ ES ងាប់បាត់អញ្ចឹងយើងទីបាននេះគេអត់ងាប់ទេយើងផ្ដាច់ skill មក hello ធ្លាក់មកគូមកយើងសៀកតាន់គេអឺមក pro មិញវាអូតូមិញខ្ញុំអត់នេះទេខ្ញុំអត់នេះទេខ្ញុំអត់ឲ្យវាទាំងអស់ទេខ្ញុំរឹសតែបកគូគុណអញ្ចឹងមិញបាន5ព្រោះនេះ9ណានឹងអានេះមួយទៀត5បកគូគុណទាំងអស់មិញវីដេអូមុនខ្ញុំខ្ញុំវីដេអូមុនការពី ខ្ញុំចូលដំបូងខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាមើលឃើញមែនទេថានេះអាគូខ្ញុំមាន9អញ្ចឹងឥឡូវបាន5ទៀតអញ្ចឹងបាន4ទៀតបាន5វាឡើង14ឃើញហ្នឹងអញ្ចឹងគឺបានខ្ញុំបាននេះខ្ញុំបាន5លេងខូចគេបន្តិចប៉ុន្តែមានជាបញ្ហាទេបងយើងធ្វើមិនអានេះមេនេះប្រហែលជាអាចធ្លាក់បាគូឬក៏អត់ធ្លាក់វាមិនជាច្បាស់ដែរនឹង stand ខ្ញុំអត់ដែរអឺចាំអេសកុប បើ asset គប់ដាច់បានការច្រើនការល្អ stand asset បាទហ្នឹងហើយខ្ញុំសុំអឺចាប់បាត់ហើយគប់អឺខ្ញុំគិតថាខ្ញុំចាប់ stand បានមែននេះ បើសិនជាកណ្ដៃចាប់ស្តាល់បានទេងាប់ចុយម៉ែលហើយចាប់ស្តាល់បានងាប់ចុយម៉ែលហើយអឺដូចជាចាប់ត្រឹមមេហ្នឹងឯងអ្នកនរនេះអូខេឥឡូវយើងចាប់មក step អញ្ចឹង step ស្ថានក្រោយចាំមើល step ដល់ step អាគូអឺចាំខ្ញុំអឺតវាតវីដេអូនឹងឲ្យហ្នឹងហើយអឺមេនេះអាចមានបកូអ្នកនរនេះមេនេះអាចមានបកូចាំមើលវា season នឹងបានបានទេអូខេនេះ ខេតែមានបាគូទៅ3យើងពងប្រើ skill ចេះក៏ចាញ់បាគូនេះនេះអឺអារឿងអារឿងអារឿងអីផ្សេងផ្សេងខ្ញុំអត់សក់ខ្វល់ហ្មងនេះខ្ញុំអត់សក់ខ្វល់ហ្មងនេះអារឿងដែលខ្ញុំខ្វល់គឺខ្ញុំខ្វល់តែបាគូគុនអញ្ចឹងបើសិនកាក់ដែលចេញបាគូគុនគឺខ្ញុំហ្នឹងហើយក្រោមមកអឺមួយសើនេះគឺធ្លាក់បាគូ2ដងធ្លាក់បាគូ2ដងឲ្យប្រកាសស៊ីទៅ ចាំលើអនាគតយើងមើលប៉ាស្គីនេះវាវាចាប់ដែរអត់ណាអត់ចាប់ទេតែយ៉ាលឿនលឿនអូខេអូខេនេះសំមួយទៀតញ៉ាំមើលបានបានបានអូខេបាន6ទេតាអញ្ចឹងមកសើបាន6បាគូវាមិនធម្មតាណាមួយបាគូគុណណាហ្នឹងហើយ6បាគូគុណច្រើនណាបងប្អូន អូខេអញ្ចឹងរៀងខូចគេតិចប៉ុន្តែចង់និយាយថាចុយសងវគ្គទៀតមិនឈ្នះវាទៅវគ្គនេះបើខ្ញុំចាប់ stand ឃើញខ្ញុំចាប់ stand main ជាប់ចុះបើខ្ញុំចាប់ stand ជាប់ហើយជាគ្នាខ្ញុំអាចរស់ច្រើន តែបើសិនជាកណ្ដី main អត់ stand ទេ stand ខ្ញុំវិញអានឹងគឺខ្ញុំក៏តែតាមនឹងដែរណាតែប៉ិតពងប្រា skill ចឹងអត់នេះផងហ្នឹងអត់បានហ្នឹងហា clean C ខ្លាំង មួយអត់ជួយវាយទេគាត់ចាំស៊ីហ៎តិចទេងាប់ខានចាប់ហេអាជាប់បាត់ហើយ 3쌈 갑자기 많아 Hehe ស្និតតនគេដែរតាហ្នឹងហើយអឺប៉ុន្តែមិននិយាយថ្មីបើមកសើបាននឹងក្រាស់ដែរទៅវាបាននឹងក្រាស់ដែរអ្នកនរហ្នឹងហើយយើងមើលបានអឺអានេះ1 8និយាយទៅបាន8ហើយបាន8បាគូគុណហ្នឹងហើយចឹងមកសើបាន8បាគូគុណរួចខ្លួនអត់រួចមានតែរួចខ្លួនប៉ុណ្ណឹងហ្នឹងហើយ ប់ចៃមកឡាអូខេអឺចាប់ស្តាជាប់ស្គឹមឈ្នះតិចអត់អឺចាប់បាត់ហើយដល់ងាប់ខ្ញុំបាត់ហើយមែនហើយនេះសោឈាមពេញគេចូលនេះគេនេះអូខេមួយសើនេះងាប់3 4ដងអូខេចាអញ្ចឹងវីដេអូនេះគ្រាន់តែជាការចូលតៃស៊ូលេងលេងហ្នឹងហើយតាមពិតខ្ញុំ ចេះដាក់អូតូចោលចង់ដឹងវាដើមដើរអញ្ចឹងណាអ្វីដែលសំខាន់ជាងគេគឺវាដើរអូខេក៏ល្អម្យ៉ាងដែរអាហ្នឹងណាអូខេអរគុណបាយបាយ